រូវទុំចាប់យំក្នុងស្រែរដូវពោតផ្លែទន្លេជន់ជោខែស្រូវទុំ ចាប់យំក្នុងស្រែរដូវពោតផ្លែទន្លេជន់ជោបងច្រូតស្មៅ មានផ្ទឹមអរៀមសង្ឃឹមជាប់ក្នុងចិន្តាញោមអញឹមស្រស់ស្រស់អើយគ្មានផ្ទឹមអរៀមសង្ឃឹមជាប់ក្នុងចិន្តាបងនាងស្រាអូននាងចំកា យើងចាប់ដៃគ្នាសាងវាសនាថ្មីនៅស្រុកស្រែមានតែបុ បុផាតែបងប្រាថ្នាការគោលាបស្រីបានឃើញភ្លាមចិត្តរៀមប៉ែតីសូមផ្ញើនិស័យនឹងព្រិចលៀបហើយ ត្រូវទុំចាប់យំក្នុងស្រែរដូវពោតផ្លែទន្លេជន់ជោខែស្រូវទុំចាប់យំក្នុងស្រែរដូវពោតផ្លែទន្លេជន់ជោបងច្រូតស្មៅ គ្មានផ្ទឹមអរៀមសង្ឃឹមជាប់ក្នុងចិន្តាញោញញឹមស្រស់ស្រស់អើយគ្មានផ្ទឹមអរៀមសង្ឃឹមជាប់ក្នុងចិន្តា បងនាងស្រាអូននាងចំកា យើងចាប់ដៃគ្នាសាងវាសនាថ្មីស្រុកស្រែមានតា បុប្ផាតែបងប្រាថ្នាការគោលាបស្រីនៅស្រុកស្រែមានតែបុប្ផាតែបងប្រាថ្នាការគោលាបស្រីបានឃើញភ្លាមចិត្តរៀមប៉ា